ផ្ទះនេះសង់កាលពីឆ្នាំ1912នេះបងប្អូនតាមកមើលវាអុកសិនផ្ទះណានេះផ្ទះនេះផ្ទះនេះផ្ទះចាស់បងប្អូននេះអុកសិន ngày sau gắn đa 10 cái option tiếp rồi mấy khoảng một kìa hay biết lâu rồi anh tiết chết, oh, mình cái món lụa cà phê nên ở dưới khách kia này lâu rồi តិចចូលទៅមើលក្នុងបងប្អូនអានេះខ្លងគេខ្លងគេឲ្យយើងគេជូបឲ្យយើងបាទស្អាតទៅអត់នឹងចូលមើលចូលមើលហើយអត់ទេចាមិនចូលមើលអត់ចាស្អាតដើរអីសិក្សាយតែដូចនិយាយដើរអត់ឃើញនេះអត់ឃើញធំទៅទៀតអត់សូវធំទេខ្លងបានទុកមកទុកគេតែឲ្យយើងមើលវាគេគូឲ្យនៅខ្លងឲ្យមើលបាទ630 No, no, I'm not the auctioneer. He's in that car over there. You consider your house an exclusive character. I allows you to go Good job, I'm holding it. He is an easy guy. We do the ones that do all the negotiating. He just stands and deals with people. he gets paid to do it. ផ្ទះវាដូចចាស់បងប្អូនផ្ទះនេះមិនចំពី100ឆ្នាំគាត់ផ្ទះល្អខាងក្នុងបងប្អូននេះ hàng ừ. khởi long tục đệ And they can have her master, but and they master bedroom. That's <laughs> G'day, how are you? Anh ấy Anh ấy tục tụ nhiều không con nhỉ? Tục tụ nhiều Về riêng tụi tiền tay Về Quality là all rồi ចាស់តែផ្ទះ quality ល្អហើយនេះកតុកដេកទី2ហិនផ្ទះចាស់ហ្នឹងតែផ្ទះវាធំនេះស្អីស្អីក៏ កន្លែងគេដុតភ្លើងម្ដៅផ្ទះផ្ទះម៉ូតចាស់វាមានតែកន្លែងដុតភ្លើងហ្នឹងបាទខ្ញុំអ្នកមកធ្វើច្រើនហ្នឹងនេះហើយវិជ្ជាបងប្អូននេះបាទនេះតបតួភ្ញៀវមួយទៀតបាទតបតួភ្ញៀវគេមានពុយមាន TV bọc chế chẳng chắc scrang bài bọc bài scrang cái tục nhằm bài scrang bài là tụi ថ្ងៃនេះប្រពន្ធមួយបងប្អូនប្រពន្ធកន្លែងមួយទឹកហើយសៀលថ្ងៃនេះនេះខាងក្រៅបង cái bên bên kia chứ cái nào Oh, God. You six months ago, you wouldn't even have recognised. Now, you can see it before me. Làm sấy sấy. Tiền nắng về thì chả bọn con tiếc nó chả khăn. Lại cái đam ស្រុកនេះគេចឹងអីកន្លែងហាខោអាវនេះគួយស្មាគាត់នោះប្រគំមួយទៀតផ្ទះទូចណាំដើមស្អីស្អីហើយផ្ទះនេះដូចខ្ញុំថាចឹងផ្ទះចាស់ខ្លាំងមែនទែនផ្ទះផ្ទះចាស់ខ្លាំងមែនទែនបាទ ហើយគេធ្វើប្រគុណនៅក្រៅមួយទៀតមានន័យថាវារីចាស់ហើយវ៉ានេះក៏ដាំដល់នេះបងប្អូននេះអុយអាចទៅឈប់មកមកក្របនេះអាថោកជាងគេ6ដុល្លារនេះអឺ big job ready នេះកន្លែងគេកន្លែងគេដាក់អីអីចាស់អូ David How are you? Good, Dean. How are you? Yeah, good, how are you? you are <laughs> wondering. Yeah. You live around here? My son lives on the, street over. all right. Okay, good. Yeah. You yeah. want to buy this one? buy no, the no, property? No, just use that. Oh, okay. okay. And then we walk past here. Uh, okay. Actually, actually, we come in. Um, because uh, you're Lee, aren't you? Yeah, yeah, yeah. Yeah, right. yeah, yeah. Because I always meet her. I've, oh, yeah, yeah. នេះមើលមនុស្សឲ្យច្រើនមែនទែនមកចាំមើលវាអុកសិនហ្នឹងឃើញ There's Jackson Island. Here at number 13, lucky number 13, Yellen Terrace in Kilkenny. Draft prospective and purchases. Good luck, good luck, good luck indeed with your endeavours to secure. My imagination what you can and can't do. ផ្ទះនេះសង់កាលពីឆ្នាំ1912បងប្អូន12បងប្អូនចា um, Guys, certainly a beautiful location, position beautifully. What was number หกสับหมื่นแล้วผมจับปีหกสิบหมื่นแล้วครับสิบสามหมื่นปีหกสิบบุญมือนหกสิบบุญมือนออนเมนนาเลยเตี้ยหลังอ๋อ6:45 to 6:45 to 15 time. 6:45 here. Up at 6:45 to 6:45. 645 thousand. This is right line. 645. 645 thousand. We call it there. Five again. 650. Another 650, 650, 650. At 650 now. At 665,000 now. At 665,000. Once, twice. Third call. Still combined. At 665,000. Third funnel. Last call. Done. Silent. And finished. It's away.

667 pounds. It's here, done. Third final, last call. Finished. 667. 670 out. 670, 670, 670 with 93, 670. Up, 670, 670. This is still goodbye. At 670. Up, 670, 670, 670, 670. At 600 and commandment. Quick check the onions in charge, a little bit south of where we need to be. I promise not to hold you for too much longer whatsoever. No, អត់ដល់តម្លៃវាអត់លក់ទេបង <laughs> វាទៅពិភាក្សាជាមួយម្ចាស់ផ្ទះសិនហើយបានវាមកប្រាប់យើងវិញមកគេត្រូវលក់គេលក់បើគេមិនត្រូវលក់ទេ គេអត់លក់ទេបងនេះវាទៅជាវាទៅទៅជាជាមួយ អ្នកដែលហ៊ានខ្ពស់ជាងគេវាទៅទៅជាគ្នាសិនហើយបានវាលក់នឹងលក់មាននឹងវាហ៊ានខ្ពស់ជាងគេដល់ទៅ60ម៉ឺន ប្រហែល60 70000ណាបើវាលក់វាលក់ប៉ុន្តែបើតាមមើលតម្លៃទៅតម្លៃវាអត់ដល់ម្ចាស់ផ្ទះដែលម្ចាស់ផ្ទះគេចង់បានបាទដូចខ្ញុំថាអញ្ចឹងផ្ទះនេះចាស់មែនតែផ្ទះនៅឥឡូវអត់ថ្លៃណាស់បងប្អូនកាលមុនកាលចំណាយខ្ញុំមកតែ này em vẫn ta ta teh nóយ៉ាងច្រើនហ្នឹងអឺ99000អីហ្នឹងខ្ពស់ជាងគេ671,000 we sell at 671,000 sell at once, twice at 671,000. all Done. Vinny, Sailing, Sailing sir, we're out. Sure, out. Sold. បង <laughs> two, two times no. Right. You're right. All right. Okay. Awesome, yeah, nice to meet you too. Yeah. yeah. yeah. Thank, thank you. Yeah. Yeah. ផ្ទះហ្នឹងអាចក្រានបាយវាហ្នឹងស្កែនេះស្កែប៉ុណ្ណឹងបងប្អូនក្រានបាយវាអញ្ចឹងហើយអាខាបរៀងចាំងតិចបត់មកស្កែបាយទីពេកហើយអាខាងជាប់ចក្រានបាយចាស់ទៀតហ្នឹងចាស់ហើយថាផ្ទះនេះអត់មានកន្លែងណាឲ្យស្ដាយទេនេះអស់ហើយនេះបន្ទាប់ពីអុកសិនមកគេចែកផ្លូវគ្នាបងប្អូននេះផ្ទះអឺ